ទេសភាពស្អាតណាស់ឆ្លងកាត់ព្យុះភ្លៀងខ្លាំងពេលនេះជីវិតគូគ្រូជោគជ័យបុណ្យផាកស្រស់បំប្រងខ្លាំងបងប្អូនភិកច្រើនប្រកាសជាស្គាល់លោកប៊ុនផាកដែលត្រូវមហាជនលេងបណ្ដាញសង្គមដាក់រហស្សនាមរូបលោក ជាលោកគ្រូបង្រៀនមេរៀនជោគជ័យជាពិសេសមួយរយៈពេលចុងក្រោយនេះរូបលោកត្រូវគេឯងហាក់មិនពេញចិត្តជាខ្លាំងចំពោះខ្លួន ក្រោយបែកធ្លាយចំណងស្នេហាត្រីកោណនិងម្ចាស់ហាងសម្លៀកបំពាក់នារីល្បីឈ្មោះមួយយ៉ាងណាមិញក្រោយកើតរឿងអាស្រូវស្នេហាត្រីកោណផ្អើលពេញបណ្ដាញសង្គមរួចមកបានតែប្រមាណខែសោះពេលនេះមិនត្រឹមតែរឿងរ៉ាវស្ងប់ស្ងាត់ទៅវិញនោះឡើយសូម្បីតែជីវិតដៃគូរបស់លោកប៊ុនផាកក៏ត្រូវមហាជនភៀកច្រើនមើលឃើញថា មានសុភមង្គលខ្លាំងគួរឲ្យច្រណែនជាក់ស្ដែងថ្មីថ្មីនេះរូបលោកនឹងគូស្នេហ៍អភិជនរបស់ខ្លួន បានហោះទៅលេងកោះម៉ាឌីវកោះល្បីឈ្មោះដូចឋានសួគ៌លើគោកតលតែអ្នកមានទើបអាចទៅលេងបាននោះធ្វើរំភើយ មិនតែប៉ុណ្ណោះនៅចងក្រងវីដេអូគួរឲ្យចាប់ចិត្តមើលមួយផ្លែតដូចវីដេអូត្រៀមរៀបមង្គលការជះចំហាយកក់ក្ដៅពេញទីតែម្ដងធីរីបានបង្ហោះសារថា ស្នេហាវាអួអាពេលដែលឆ្លោះគ្នា តែវាក៏ស្រស់បំព្រងខ្លាំងនៅពេលដែលត្រូវគ្នា អញ្ចឹងកុំទុកពេលឲ្យខឹងគ្នាយូរនាំខាតពេលខូចមនោសញ្ចេតនាឆាប់លួងឆាប់បាត់ក្រលួងក្របាត់គ្នារ៉ូមែនទិករៀងរាល់អាទិត្យគឺសំខាន់មិនថារវល់យ៉ាងណាកុំឲ្យចោល គ្នាសោះកុំរំពឹងថាស្នេហាវានឹងផ្អែមល្ហែមគ្រប់ពេលជួនកាលក៏មានពេលធុញគ្នាជារឿងធម្មតាតែបន្តិចទៅអារម្មណ៍នេះនឹងបាត់ទៅវិញដោយឯងចំពោះមនុស្សស្រឡាញ់មិនដូចជាសត្រូវដែលចង់ឈ្នះចាញ់ទេ និយាយពាក្យសុំទោសដោយដឹងពីកំហុសពិត មិនមែននិយាយឲ្យតែរួចជៀសវាងបញ្ហាដដែលកើតមានទៀតមុនចូលគេងចំណាយពេលកន្លះម៉ោងនិយាយពាក្យក្នុងចិត្តដោយបើកចំហនិងរឿងរ៉ាវដែលចង់ឲ្យដៃគូកែប្រែនិងផែនការអនាគតក៏ដូចជាបញ្ហាដែលជួបប្រទះប្រចាំថ្ងៃ រក្សាការក្រែងចិត្តគ្នាជានិច្ចដោយខានមិនបាន មុនចូលគេង kiss say good night ពេលព្រឹកភ្ញាក់ kiss say good morning មុនបែកគ្នា kiss say goodbye ពេលដើរកាន់ដៃគ្នា ពេលញ៉ាំបញ្ចុកគ្នា ពេលភ្ញាក់កណ្ដាលយប់ខ្សឹបដាក់ត្រចៀកគ្នាថា បងស្រឡាញ់អូនអូនស្រឡាញ់បងធ្វើវាជារៀងរាល់ពេលមិនអាចខ្ជិលបានទេ បើចង់ឲ្យស្នេហាស្រឡាញ់គ្នាបានយូរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ